បងបើចាំគេសន្យាមកឲ្យខ្ញុំមកបើសន្យាថាម៉េចសន្យាទីទីអីយាយណាមិនគួរមានស្នេហាអញ្ចឹងមកហ៎សាបឲ្យបងសុំទោសណាបងសុំទោសណាសាបខ្ញុំមិនស្លាប់ទេបងបងចាំពីបងឯងនិយាយវិញខ្ញុំណាបើឯងថាម៉េចថាសន្សំលុយជាមួយខ្ញុំទីទីអីយាយចុះឥឡូវនេះណាយាយហ៎ណាយាយបើតែបានមែនទេឯងសន្ហានបលីហ៎បានចាស់ស្អីគេហ៎សាបបងពិតជាសុំទោសគាត់មកខ្ញុំមិនទទួលទាំងអស់បើបងចង់និយាយបងប្រុសខ្ញុំណា បាទជំរាបសួរបាទខ្ញុំបាទសែមជាតួអង្គនៅក្នុងរឿងទឹកសាឈ្មោះថាសាផងដែរបាទសែមសាសែមសាបាទអញ្ចឹងចង់ជម្រាបទៅដល់បងប្អូនក៏ដូចជា fan fan ក្នុងរឿងទឹកសាវៈមួយថាតើទឹកសាវៈ2ហ្នឹងយ៉ាងណាយ៉ាងណីខូខើសាហាយយ៉ាងណាបាទកុំភ្លេចទស្សនារឿងទឹកសាវៈ2សង្ឃឹមថាពុកម៉ែបងប្អូននឹងរងចាំតាមដាន ទស្សនានៅកញ្ចក់ទូរទស្សន៍បាយ័ន TV ក៏ដូចជាតាមដានទស្សនាតាមរយៈការ live page ផ្ទាល់របស់សាស្ត្រាហ្វៀមនិង YouTube របស់សាស្ត្រាហ្វៀមបាយបាយបាយបាយ Bye bye. Bye bye. bye. ខ្សែរឿងជីវិតរឿងទឹកសាបរត់នៅកាពីមានផ្សាយជូនទេសនារៀងរាល់ថ្ងៃប្រហោះសុខវេលាម៉ោង9យប់លើកញ្ចក់ទូរទស្សន៍បាយតននិង Facebook YouTube